បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះគឺខ្ញុំមកបកស្រាយបាទតាក់ទងជាមួយនឹងបងប្អូនគាត់ឆ្ងល់រឿង contact CM បើតាមពិតទៅខ្ញុំក៏តាមខ្ញុំសឹងតែតាមមិនតាន់បងប្អូនបាទពួកបងប្អូននឹងស្រាប់ហើយអ្នកដែលគាត់ធ្លាប់តាមដានខ្ញុំអ្នកដែលគាត់ធ្លាប់តាមដានជាមួយនឹង Mobile Legend បងប្អូនដឹងដឹងស្រាប់ហើយថាការអាប់ដេតរបស់ Mobile Legend ហ្នឹងយ៉ាងម៉េចវាលឿនមែនតើដូរលឿនមែនតើសឹងថាយើងធ្វើវីដេអូបែបនេះម្លងបានតែមួយអាទិត្យ កន្លះខែក្រោយគឺទៅអីផ្សេងបាត់ហើយអញ្ចឹងយើងអាប់ដេតវាពិបាកមែនតើហ្មងដូចជាក់ស្ដែង contact GM អារឿង switch account contact GM វាជារឿងមួយបន្ទាប់មកទៀតអារឿង disconnect 7ថ្ងៃហើយ disconnect ជាប់ contact GM ឆេង Gmail ជាប់ contact GM ឥឡូវវាចេញអា contact GM 30ថ្ងៃអញ្ចឹងនៅថ្ងៃហ្នឹងគឺខ្ញុំមកបកស្រាយឲ្យបានច្បាស់ហើយខ្ញុំឲ្យមកប្រាប់ពីវិធីក្នុងការធ្វើវាពីព្រោះជាក់ស្ដែងខ្ញុំឆេងរាល់ថ្ងៃបាទ ពេលខ្លះគឺមួយថ្ងៃចិត្ត20 account បាទ10 account ជាងយ៉ាងតិចបំផុតក៏7 8 account បាទ20 account អញ្ចឹងទៅ6 7 10 3 4 10អញ្ចឹងទៅរាល់ថ្ងៃណាគឺឆេងរាល់ថ្ងៃបាទអញ្ចឹងគឺជាបទប្រសោតរបស់ខ្ញុំផ្ទាល់គឺអឺ contact GM 30ថ្ងៃនេះបងប្អូននេះបាទយើងចូលទៅ Disconnect All Device វាជាប់អញ្ចឹងដូចគ្នាបាទន័យថាវាឲ្យយើងនឹងលេងនៅលើ លេងនៅលើទូរស័ព្ទហ្នឹងបានរយៈពេលចាប់ពី30ថ្ងៃឡើងអញ្ចឹងណាបាទហើយចូលឆេង Gmail ក៏ចឹងដូចគ្នាអញ្ចឹងយើងធ្វើអីក៏អត់កើតដែរមែនទេអឺជាប័ណ្ណប្រាសាទរបស់ខ្ញុំសឹងតែ10ទាំង10 account មកអឺយើងថា50 account ប៉ះមួយ ដែលធ្វើអត់បានតែអត់បានហ្នឹងគឺយើងមានវិធីទៀតបាទអាហ្នឹងសម្រាប់ខ្ញុំទេសម្រាប់អ្នកផ្សេងខ្ញុំអត់ដឹងទេតែនេះជាបទប្រសាទរបស់ខ្ញុំខ្ញុំចង់ចែករំលែកទៅដល់អ្នកទាំងអស់គ្នាអញ្ចឹងដល់ពេលដែលបងប្អូន log ចូល account ថ្មីវាជាប់ contact GM ជាបទប្រសោតរបស់ខ្ញុំគឺប្រើប្រាស់នៅ SIM មាត់ហ្វូនបាទគឺជាប់ Wi-Fi របស់មាត់ហ្វូនជាប់ប៉ុន្តែពេលដែលខ្ញុំដូរអ៊ីនធឺណិតដាក់ទៅ smart វិញគឺវាធម្មតាតិចថាបងប្អូនអត់ជឿខ្ញុំធ្វើឲ្យមើលឥឡូវហ្នឹងឯងបាទអត់ជឿខ្ញុំមើលធ្វើឲ្យមើលឥឡូវអឺខ្ញុំធ្វើរាល់ថ្ងៃគឺអញ្ចឹងអញ្ចឹងបាទខ្ញុំសាញឲ្យ device បានហ្នឹងបាទគឺយើង share ចេញពីទូរស័ព្ទបាទខ្ញុំខ្ញុំសាកលបងឲ្យមើលបន្តិច ចឹងទៅឥឡូវគឺយើងប្រើប្រាស់ Wi-Fi មុតហ្វូនបាទគឺចុច contact GM អញ្ចឹងអឺបងប្អូនធ្វើតាមខ្ញុំទៅហើយបើសិនជាអត់បានពេលខ្លះយើងអាចផ្លាស់ប្ដូរ device បន្ថែមទៀតបាទអានឹងជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងគឺវាមិនមែនជាបញ្ហាទេប៉ុន្តែមាន account មួយចំនួនតូចបានន័យថា100 account នេះអាចប៉ះមួយ account មួយចំនួនតូចហ្នឹងគឺមកពី account តែម្ដង ដាក់ទូរស័ព្ទក៏ដោយ device ក៏ដោយបាទដាក់ទូរស័ព្ទនេះក៏ដោយទូរស័ព្ទនោះក៏ដោយអ៊ីនធឺណិតអីក៏ដោយគឺនៅតែជាប់ contact GM តរតាយើងលេងលើសពី30ថ្ងៃទៅបានវាធម្មតាវិញអញ្ចឹងណាអញ្ចឹងវាទៅតាមប្រភេទ account ដែរប៉ុន្តែវាមានភាកតិចខ្លាំងណាបើខ្ញុំតេស្តរាល់ថ្ងៃនេះសឹងតែវាតិចបំផុតសឹងថា100 200 account នេះប៉ះមួយបាទ ហើយមួយទៀតប៉ះប៉ះទៅលើតែ account ដែលទូយទូយទេ account តម្លៃ10តម្លៃ20 30រៀលឯហ្នឹងបាទ10 20 30រៀលឯហ្នឹងបើ account ធំធំគឺអត់អីទេអញ្ចឹងណាចឹងនេះជាប័ណ្ណប្រាសោតរបស់ខ្ញុំទេបងប្អូនអាចសាកល្បងធ្វើតាមខ្ញុំបានណាចឹងអ្វីដែលសំខាន់គឺបងប្អូនត្រូវប្រើប្រាស់អ៊ីនធឺណិត smart ចំណុចទី1ហើយយើង restart ទៅយើងអាចធ្វើវាបានធម្មតាវិញហើយមួយទៀតបងប្អូនអាចនឹង ផ្លាស់ប្ដូរ device ដូរពីទូរស័ព្ទ iPhone ទៅ Android ឬក៏ខ្ចីទូរស័ព្ទមិត្តភ័ក្តិអញ្ចឹងទៅហើយរាល់ការទិញ account គេបងប្អូនគួរតែបាទឆែង Gmail មុនធូនឲ្យហើយពីព្រោះថាឆែង Gmail មុនធូនឥឡូវគឺឆែងភ្លាមបានភ្លាម disconnect រាល់ connection ទាំងអស់គឺ disconnect ភ្លាមបានភ្លាមអត់ចាំបាច់ចាប់រងចាំអាទិត្យទេអញ្ចឹងវាងាយស្រួលសម្រាប់បងប្អូនហើយឥឡូវហ្នឹង account Mobile Legend គឺកាន់តែមានសុវត្ថិភាពជាងមុនខ្ញុំខ្ញុំពិតជាស្រឡាញ់ security បែបហ្នឹងហើយខ្ញុំចង់ឲ្យវារឹតបន្តឹងបន្ថែមទៀត មូលហេតុអីគឺរឹតបន្តឹងកន្លែង register account ហ្នឹងពីព្រោះថាមានបងប្អូនយើងមួយចំនួនតូចគឺគំនិតអាក្រក់បាទគំនិតអាក្រក់លក់ឲ្យគេហើយព្យាយាមស្នើអាហ្នឹងខ្ញុំនិយាយចឹងហ្មងទៅអញ្ចឹងអឺបានបិទមុខងារហ្នឹងមួយគឺល្អខ្លាំងហ្មងគឺយើងទិញលក់ដោយសេរីបានន័យថាយើងសវត្ថភាពក៏សវត្ថភាពហើយបងប្អូនទិញ account គេបងប្អូនត្រូវតែព្យាយាម disconnect all device នេះបងប្អូនឃើញស្រាប់ហើយណាកុំថាខ្ញុំកុហក នៅពេលដែលខ្ញុំបានផ្លាស់ប្ដូរជាមួយនឹងអ៊ីនធឺណិត smart ភ្លាមគឺយើងដូចគ្នា all device បានភ្លាមតែម្ដងបាទឃើញទេយើងចូលទៅកន្លែងឆេង Gmail ក៏បានចូលកន្លែងណាក៏បានដែរស្រួលបាទបាទចូលទៅកន្លែងណាក៏បានដែរបាទអញ្ចឹងនេះឃើញទេគឺបានមួយសេតអត់ពិបាកមានជាប់អីទៀតទេណាបាទអញ្ចឹងអឺខ្ញុំរីកមិនបន្តិចទៅបាទយើងជាប់ធ្វើវីដេអូយើងបន្ថែមទៀតបានវែងបន្តិចរកការទិញ account របស់គេទិញ account គេបងប្អូន ទី1បងប្អូនត្រូវប្រយ័ត្នអារឿង Gmail Lemon Tool មាន2ប្រយ័ត្នណាអាហ្នឹងចំណុចទី1ទី2ពេលដែលបងប្អូនទិញមកហើយបងប្អូនត្រូវរៀបចំនេះ connection បងប្អូនចូលកន្លែងនេះមកនេះអូសវាមើលបើមានជាប់អីគេគឺបងប្អូនត្រូវលេងរ៉ែង2 3វគ្គឲ្យ disconnect វាចោលអស់ហើយកុំភ្លេចរឿង disconnect all device បើសិនជាវាជាប់ contact GM បងប្អូនធ្វើតាមខ្ញុំប្រាប់ហ្នឹងទៅបាទហើយបើសិនជាបើទិញពីខ្ញុំអត់អីទេខ្ញុំនិយាយចឹងហ្មងថាទិញពីអ្នកផ្សេងខ្ញុំអត់ដឹងទេណា ទិញពីខ្ញុំមិនមកថាមិនអីពួកយកមកដល់ដៃខ្ញុំគឺខ្ញុំ disconnect all device ពី3ដងមកទៅហើយប៉ុន្តែពេលដែលបងប្អូន log ចូលហើយគឺខ្ញុំនឹង clear data game ចោល clear data Google Play Service អញ្ចឹងគឺហ្គេមហ្នឹងគឺវាអត់មានពាក់ព័ន្ធមួយកុំព្យូទ័រអីទៀតទេ គឺនៅសល់តែបងប្អូនមួយឯហ្នឹងបើទិញពីកន្លែងខ្ញុំតែបើទិញពីកន្លែងគេផ្សេងខ្លាចកន្លែងខ្លះគេអាចធ្វើឲ្យយើងអញ្ចឹងបងប្អូនគួរតែព្យាយាម disconnect all device ហើយបើជាប់ contact GM អាចធ្វើដូចខ្ញុំប្រាប់ហ្នឹងទៅអាចប្រើប្រាស់នៅ SIM smart ហើយឬក៏អាចដូរ device ផ្សេងដើម្បីធ្វើការ disconnect all device ឲ្យបានមួយសារពីរសារអញ្ចឹងមកបាទហើយ Gmail មុនធូនបងប្អូនគួរតែបង្កើត Gmail ខ្លួនឯងដើម្បីផ្លាស់ប្ដូរ Gmail មុនធូនហ្នឹងហើយសម្រាប់ Gmail ហ្នឹងបងប្អូនត្រូវតែរៀបចំអឺ information នៅក្នុង Gmail ឲ្យច្បាស់ផងបានន័យថាយើងត្រូវដាក់ថ្ងៃខែដាក់ recovery ឲ្យបានត្រឹមត្រូវមានមុខងារ two factor ឲ្យត្រឹមត្រូវហើយតើតើមុខងារ two factor ហ្នឹងជាក់ស្ដែងបងប្អូនខ្លះគាត់ធ្លាប់បាទធ្លាប់អឺជ្រុលខ្ញុំចង់និយាយជ្រុលយ៉ាងម៉េចគាត់អឺដាក់លេខទូរស័ព្ទហើយតែលេខទូរស័ព្ទនៅប្រទេសគេទៅដល់ពេលមកស្រុកខ្មែរវិញ7អញ្ចឹងចូល Gmail លេងរួចហើយមួយទៀតគឺបាត់លេខទូរស័ព្ទអញ្ចឹងតើតើមុខងារ two factor នៅលើ Gmail ហ្នឹងបងប្អូនប្រយ័ត្នឲ្យមែនតើកន្លែងហ្នឹង បើសិនជាបងប្អូនអត់ដឹងទេគឺចប់ហើយព្រោះឥឡូវមាន2 3នាក់ហើយដែលគាត់នៅស្រុកនៅថៃហើយគាត់នៅស្រុកខ្មែរវិញហើយគាត់បាត់លេខណាបាទចូលជាមួយរួចអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អ្វីបន្ថែមទៀតអាច comment នៅខាងក្រោមបាទហើយកុំភ្លេចជួយគ្រប់តរចុច like ជួយ share បាទបើ YouTube subscribe channel ថ្មីយ៉ាងផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ